វីឡារៀលបាទវាយអាទេវាយបាសេរងវីឡារៀលវាយបាសេអត់បានទេបាសេយមនេះអត់មានអេអត់មានលីអូណែលម៉េស៊ីទេលីអូណែលម៉េស៊ីមិនបានចូលរួមវឹកហាត់ហើយសម្រាប់ក្លឹបបានអនុញ្ញាតឲ្យលីអូណែលម៉េស៊ីនេះគឺធ្វើការជប់សម្រាកដើម្បីត្រៀមជួយជំរឿជាតិអាសង់ទីនបាទយប់នេះសម្រាប់រៀលម៉ាឌ្រីតឲ្យជេចំនួន1ស្និតកន្លះបាទឲ្យទៅកាន់រៀលវ៉ាឡាដូលីតបាទយប់នេះសុំត្រឹមតែ1-0បាទក៏បានទទួលពៀនដែរក៏ ក្នុងនោះផងដែរសារព័ត៌មានបានបង្ហើបឲ្យដឹងថា សម្រាប់អាតេម៉ាឌ្រីតក្រុមរបស់លោក Diego Simeone នេះបាទ Simon បាទ Simon Simon Simeone Simeone បាទហ្នឹងឈ្មោះយើងអានវាពិបាកអាន បាទអញ្ចឹងសម្រាប់គាត់វិញគាត់បាន ដឹកនាំកីឡាករទាំងអស់កីឡាករឈឺកីឡាករបំរុងទៅទឹកដីបាឡារៀបាឡាលូលីតទាំងអស់នៅក្នុងរាត្រីនេះ បាទអញ្ចឹងមានន័យថាគាត់ត្រៀមសម្បីអបអរហើយណាប្រិមិត្ត ឬអាតេម៉ាឌ្រីតហៅកីឡាករទាំងអស់ពងឈឺនៅពេទ្យក៏ហៅទៅដែរបាទព្រោះតែថាល្ងាចហ្នឹងគាត់ត្រូវលើកពៀនអញ្ចឹងណាប្រិមត្តអញ្ចឹងមានន័យថាបញ្ជីឈ្មោះរបស់អ្នកដែលត្រាំទៅកាន់ទឹកដីរាវឡាវឡាលីតរូបនេះគឺមានទាំងអស់តែការដាក់លេងនេះអ្នកណាខ្លះអត់ដឹងទេបាទច្រើនថាឈ្មោះមានទាំងអស់បាទន័យថាគេត្រៀមលើកពៀនអញ្ចឹងណាប្រិមត្តគេត្រៀមលើកពៀនហើយសម្រាប់ប្រិមត្តនិយាយពីរាវឡាលីតរាវឡាលីតរូបនេះត្រូវការឈ្នះដូចគ្នាក៏ព្រោះតែគាត់ហ្នឹងគឺ ខ្វះបាទចពាក់បាទទៅកាន់ក្រុមហេសកាបាទតែពីរពងទេយប់នេះបើគាត់ឈ្នះបាទគាត់អាចប្រជែងបានហើយសួរថាឈ្នះអត់ទេមួយអាចទេតឹងណាស់ប្រវត្តិរៀវឡាលីលីទីកុំរោនឹងឈ្នះអាទេម៉ាឌ្រីតណាបាទហើយយើងត្រឡប់ទៅមើលទោះបីជាគាត់ឈ្នះយើងសួរថាតើហេសកាយប់នឹងយប់ជឿនយប់នេះជួបអីជួបជាមួយនឹង Valencia វាអាចជារឿងមួយដ៏ល្អសម្រាប់ Valladolid ប៉ុន្តែគាត់ជួបជាមួយនរណា ជួបជួបជាមួយនឹងអាទេបាទក្រុមកម្ពុជាតារាងប្រិមិត្តហើយរ៉ូនដូគាត់និយាយថាគាត់ឲ្យលុយអញ្ចឹងតើទៅរួចអត់បើសិនជាការដែលប្រើលុយនេះទៅរួចគាត់ឲ្យតាំងពីដើមរដូវកាលកីឡាករល្អតាំងពីដើមរដូវកាលម៉េះមិនមែនរៀបឡាដលីតគិតមកដល់ពេលនេះឃើញតែអសរចាញ់នេះមិនដែលឃើញឈ្នះបាទគិតមកដល់ពេលនេះប្រហែលសប្តាហ៍គត់ឃើញឈ្នះតែម្ដងគត់ឈ្នះទៅលើ Getafe 2ទល់នឹង1ក្រៅពីនឹងចាញ់ស្មើចាញ់ស្មើចាញ់ស្មើការប្រកួតរហូតដល់37ប្រកួតទៅហើយ រាវឡាដលីតទៅតែមាន31ពិន្ទុទេបាទចាញ់រហូតទៅដល់16ដងហ្នឹងបាទអញ្ចឹងមានន័យថាវាចាញ់ស្ទើរតែ50%ទៅហើយអញ្ចឹងសួរថាតើគាត់ល្អអត់បាទអញ្ចឹងយើងអាចនិយាយបានថាការដែលយកលុយមកជះកីឡាករនេះវាគ្មានប្រយោជន៍ទេបាទគិតមកដល់ពេលនេះមករយៈចុងក្រោយតាំងពីឆ្នាំ2010មករៀវឡាដូលីតមិនដែលឈ្នះអាទេម៉ាឌ្រីតម្ដងណាទេបាទមិនដែលឈ្នះទេតាំង2010មក ហើយសួរថាតើយប់នេះគឺមានរឿងអ្វីកើតឡើង បាទរឿងយើងដឹងហើយបាទគឺចាញ់ហ្នឹងឯងបាទធ្លាប់ឈ្នះ2008មកលើក បាទ2008 2009ធ្លាប់ឈ្នះក្រៅពីនោះមកតាំងពី2010មកបាទមិនដែរឈ្នះម្ដងណាទេអស់ធំហើយបាទស្មើក្រៅពីនឹងគឺមិនដែរឈ្នះទេ បាទមាន ATC 21 20 10 32 30 20 30បាទបាទអញ្ចឹងសំបីថា ទោះបីជារ៉ូណូប្រេស៊ីលនឹងគាត់ឲ្យកីឡាកររៀលបាឡាលីតបើឈ្នះឲ្យម្នាក់មួយលានទៀតក៏មិនឈ្នះដែរបាទទៅមិនរួចទេបាទតឹងណាបាទ5ប្រកួតចុងក្រោយរបស់រៀលបាឡាលីតស្មើ2ចាញ់3 3ប្រកួតចុងក្រោយ ចាញ់នឹង3ប្រកួតលេងនៅក្នុងដីខ្លួនឯង5ប្រកួតចុងក្រោយចាញ់2ស្មើ3បាទលេងនៅលេង5ប្រកួតចុងក្រោយចាញ់3ស្មើ2លេងក្នុងដីខ្លួនឯងចាញ់2ស្មើ3 វាដូចតែគ្នាទេការប្រកួតចុងក្រោយរបស់របស់វារៀលវ៉ាឡាដូលីតគឺចាញ់ទៅលើវីឡារៀល2ទល់នឹង0បាទការប្រកួតចុងក្រោយបំផុតរបស់គាត់ចាញ់រៀលសូស៊ីដេតក្នុងលទ្ធផល4ទល់នឹង0បាទ4ទល់នឹង1បាទសូមបិទទោសអញ្ចឹងមានន័យថាវាអត់មានអីតដៃមួយគេទេ បាទយប់នេះបាទរៀលអាតេម៉ាឌ្រីតបាច់ស៊ីច្រើនទេតាម1ទល់នឹង0គេលើកពៀនហើយហើយស្របពេលដែលកីឡាកររបស់លោក Diego Simeone នឹងបាននាំកីឡាករទៅអស់ហើយគេត្រៀមលើកពៀនទៅហើយបាទ ហើយជាមួយរឿងទៀតតាក់ទងជាមួយនឹងបញ្ហាប្រវត្តិសាស្ត្ររបស់រៀលម៉ាឌ្រីតឲ្យតែពេលលេងសល់មកប្រកួតចុងក្រោយដើម្បីកាត់សេចក្តី គឺរៀលម៉ាឌ្រីតតែងតែធ្វើមិនបាននេះហ្នឹងគេហៅថាអឺហៅថាគ្រូទាយម្ដាយថាណាប្រិមិត្តបាទគឺជាទំនាយមហានបាត់ទៅហើយបាទគាត់ឈ្នះគាត់លើពៀនគឺគាត់បន្ទុកដាច់ឬក៏បានបន្ទុកលើគេរួចហើយហើយឲ្យតែមកប្រកួតចុងក្រោយគាត់ចាប់ដើមមកប្រកួតហ្នឹងបើគាត់ឈ្នះបានពៀនគឺគាត់លាឈ្នះទេ បាទគេហៅថាពាក្យទំនាយណាទំនាយរបស់គាត់ហើយឯងបាទមើលមិនឃើញថាមិនត្រូវទេបាទអាទេស្មើរៀលឈ្នះបាទមាន84បាទហ្នឹងហើយតែសួរថាស្មើអត់បាទប្រិមិត្តខ្ញុំសួរប្រិមិត្តស្មើអត់មិនងាយទេបាទមិនងាយទេបើសិនជាយើងនិយាយដូចខ្ញុំនិយាយអញ្ចឹងណាបាទតាំងពីឆ្នាំ2010មកដល់ឥឡូវ បាទ2010មកដល់ឥឡូវគឺរយៈពេល10ឆ្នាំហើយបាទអាតេម៉ាឌ្រីតគឺឈ្នះវ៉ាឡាដូលីតរហូតមានតែស្មើមកលើគុតបាទអញ្ចឹងសួរថាតើវាអាចទៅរួចទេរៀលវ៉ាឡាដូលីតនេះបាទខ្ញុំដឹងថាយប់នេះគាត់ប្រជែងដើម្បីយកឈ្នះដើម្បីបានលេងនៅឡាលីហ្គាបន្តទៀតប៉ុន្តែបើសិនជាគាត់ចង់ប្រជែងបែបនេះគាត់គួរតែប្រជែងឲ្យបានមុនខ្លួនធ្លាក់មកកាន់បាតតារាងបាទខ្ញុំដឹងថាយប់នេះគាត់ក៏មិនចង់ឲ្យអាតេលើពៀនបានដែរ បាទគណៈពេលដែលរ៉ូដូហ្នឹងក៏ធ្លាប់លេងឲ្យរៀលម៉ាឌ្រីតដែរអញ្ចឹងជួយ ជួយជោគជួយចៅ ជួយជោគជួយចៅប៉ុន្តែយប់នេះមិនស្រួលប្រហែលទេ ការប្រគួតចុងក្រោយរបស់អាតេគេល្អគ្រាន់បើបាទ5ប្រកួតចុងក្រោយរបស់ AT Madrid ឈ្នះ3ស្មើ1ចាញ់1ការប្រកួតក្រៅដីឈ្នះ1ស្មើ2ចាញ់2ណាក្រៅដីរបស់ AT ក៏មិនសិនជាល្អម៉ានដែរប៉ុន្តែ AT Madrid ក៏គេល្អប្រសើរដែរយប់នេះការប្រកួតគឺលេងដាច់ជើងចោលហើយ ការប្រកួតចុងក្រោយគឺស្មើជាមួយបាសេឡូណាក្នុងលទ្ធផល0ទៅ0ឈ្នះចុងក្រោយបំផុតគឺឈ្នះទៅលើ LCH ក្នុងលទ្ធផល1ទៅ0ការប្រកួតចុងក្រោយរបស់គាត់គឺឈ្នះទៅលើ Osasuna 2ទៅ1បាទ Osasuna នាំមុខទៀតប្រិមិត្តខ្ញុំឃើញបាល់ហ្នឹងថាអូ Real Madrid លើកពានណាបាទចុងក្រោយបាទតាមស្មើហើយស៊ីថែមទៅលើមួយគ្រាប់ទៀតល្អមែនតើបាទហើយក៏បានយកឈ្នះទៅលើ Real Sociedad បាទក្នុងលទ្ធផល2ទៅ1ដូចគ្នាការប្រកួតយកឈ្នះទៅលើ LCH 1ទៅ0 ហើយវាយើងទៅលេខទៅមើល LC វិញគឺគាត់មានបន្ទុកលើសរៀបឡាដូលីទៅទៀតអញ្ចឹងមានន័យថាការប្រកួតនេះគឺមាន អត្រាខ្ពស់ណាស់សម្រាប់ AT Madrid ក្នុងការលើកពានបាទមានមានគេថាមានអត្ថប្រយោជន៍ខ្ពស់ណាស់គ្រាន់ថារៀបឡាដូលីប៉ះជាមួយនឹង LC ហ្នឹងគឺស្មើគ្នាអញ្ចឹងបើយើងនិយាយថ្មីជើងវិញថ្មីជើងរបស់រៀបឡាដូលីជាមួយ LC ហ្នឹងគឺស្មើគ្នាហើយបើសិនជាយើងនិយាយ LC គឺ ATC ហើយហើយអញ្ចឹងក្របជប់នេះយើងអាចនិយាយបានថាអាចនឹងមិនដាច់ចេកបាទ 1.5នេះអត់ដាច់ទេប៉ុន្តែ AT ឈ្នះបាទអញ្ចឹងមានន័យថាយប់នេះ AT ឈ្នះតែឈ្នះតែគាត់បាទប្រិមិត្តអត់ទៅជាមួយគាត់ទេ បាទយប់នេះសម្រាប់កីឡាករបក AT Madrid ជេនអូប្លាក់បាទជាអ្នកចាំទីក្នុងនោះកីឡាករតែ2រូបទេអត់បានចូលរួមប្រកួតគឺមាន Stephen Savic ហើយជាមួយនឹង Thomas Lemar បាទទោះគាត់2អ្នកនេះអត់បានប្រកួតប៉ុន្តែការកោះហៅនឹងណានាំកីឡាករទៅនឹងគឺនាំកីឡាករទាំងអស់ទៅបាត់ទៅហើយ គឺដើម្បីអីត្រៀមនឹងលើកពៀនបាទនិយាយទៅណាបាទហើយយប់នេះឯងនឹងលើកពៀនលើដីបាឡាលូលីតនេះឯងបាទកីឡាករបាឡាលូលីតនឹងមានបញ្ហាកីឡាករចំនួន5រូបបាទហើយ4រូបមានបញ្ហារបួសមួយរូបទៀតគឺ suspend ដោយសារបញ្ហាកាតហើយយប់នេះផងដែរលូវីសស៊ូរ៉េបាទការ៉ាស្កូអេងជេកូរីបាទចូអាវហ្វេលិចមានឈ្មោះធម្មតាបាទកូកេសាអ៊ូលនីហ្គេ បាទម៉ាកូសឡូរ៉ិនបាទមាន បញ្ហាអីទៀតបាទមានកីឡាករឡើងណែនណែនតាន់តាប៉ុណ្ណឹងប្រិមិត្ត Karen Tripper បាទអញ្ចឹងសត្វតែកីឡាករល្អល្អរបស់ AT Madrid យប់នេះ AT គេលើកពានឲ្យប្រិមិត្តបាទខ្ញុំនិយាយអញ្ចឹងប្រិមិត្តពីមុនមកថាខ្ញុំនឹងកាន់ជើង Real Madrid ណាចុះយប់នេះមិនខ្ញុំឲ្យ AT លើកពានបាទនិយាយអញ្ចឹងប្រិមិត្តថាខ្ញុំកាន់ជើង AT ទេឲ្យឲ្យឈ្នះ Chelsea ហ្នឹងខុសខ្ញុំទៀតអានេះយើងមើលទៅតាមលក្ខខណ្ឌមើលទៅតាមការប្រកួតជាក់ស្ដែងណាប្រិមិត្តបាទយប់នេះ អាតេមន្ត្រីតយកឈ្នះទៅលើរៀបអាឡាដូលីតក្នុងលទ្ធផលទូចតាចក្នុងលទ្ធផល2ទល់នឹង1អាតេមន្ត្រីតនឹងត្រូវលើកពានរដូវកាល2020 2021នេះបាទអញ្ចឹងអាតេគាត់លើកពានតែគាត់គាត់ឈ្នះតែគាត់តែប្រិមិត្តដែលយកចេកគឺសៀងបាទអត់ស្រួលទេបាទចាញ់បាមីរៀលរហូតដែរបរោះចិត្តស្មោះហ៎បាទតានីបាននិយាយបាឡាយពេលយប់គឺល្អណាស់បាទព្រោះនិយាយពីរោះបាទអរគុណច្រើនបាទឈុនមរៈព្រោះពេលប្រយ័ត្នតែគេលក់បាត់ហ៎ បាទហ្នឹងហើយពីរបាទបាល់មូបច្ចេកទេសបូកសំណាងប៉ុន្តែពេលខ្លះសំណាងវាមិនអាចស្ថិតនៅ ក្នុងកន្លែងដែលកីឡាករឬក៏ក្រុមដែលលេងអន់ទេបាទក្រុមកីឡាករឬក្រុមដែលអន់សំណាង របស់គាត់មិនអាចនឹងមានទេ គឺវាមានតែវាមានតិច ណាស់គេយកសំណាងមកលេងគេមានរហូតដល់50%យើងយកសំណាងមកលេង គឺមានរហូតដល់8ទៅ90%ហើយ សំណាងបើឈ្នះមែនបាទវាតឹងអញ្ចឹងណា សំណាងវាកើតឡើងចេញពីសមត្ថភាពដែរបើសមត្ថភាពយើងអត់មានឱកាសក្នុងរោសំណាងមួយធ្វើម៉េចដែរអាហ្នឹងវាអញ្ចឹងហ៎បាទបើយើងអាចស៊ីដាច់អត់មើលទៅអត់ដាច់ទេបើយើងគេលើកពៀនហើយបាទបើអាតេស្មើបាទបងឆៅភ័យណាមអាតេស្មើអ៊ុតរៀលម៉ាឌ្រីតបើអាតេស្មើរៀលម៉ាឌ្រីតឈ្នះអាតេម៉ាឌ្រីតគឺមានពិន្ទុស្មើជាមួយនឹងរៀលម៉ាឌ្រីតបាទមានឱកាសមិនមែនរៀលម៉ាឌ្រីតអត់ឱកាសទេបាទ8183 បើចឹងបានមកប្រកួតមកបន្ទុកទៀត84រៀលបាន3បន្ទុក84ស្មើគេគិតលើ head to head head to head លេងនៅទឹកដី AT ស្មើលេងទឹកដីរៀលម៉ាឌ្រីតលេងទឹកដី AT រៀល C10 ទឹកដី AT ម៉ាឌ្រីត1ទល់1អញ្ចឹងមានន័យថា AT ម៉ាឌ្រីតនឹងមិនទទួលបាន ពានទេបើស្មើគឺរៀលម៉ាឌ្រីតនៅលើកពានបាទអឺតើមានហេតុផលអីខ្ញុំមិនមែនទៅស្អប់ឬក៏និយាយដែរថាអត្រានេះខ្ញុំមិនមែនថាឲ្យរៀលម៉ាឌ្រីតគាត់ អន់នេះរៀលម៉ាឌ្រីតយប់នេះក៏មានអត្រាឈ្នះដែរប៉ុន្តែយប់នេះគឺអ្នកដែលកំណត់ជោគវាសនានៅក្នុងការលើកពានមិនមែនរៀលម៉ាឌ្រីតទេគឺអាតេខ្លួនគាត់បាទគាត់គឺជាអ្នកកំណត់ជោគវាសនារបស់គាត់បាទបើសិនជាយើងមើលរូបថ្លុកណាឃើញចូល Outfelix បាទគេគូរូបថ្លុកចូល Outfelix ហើយជាមួយនឹង Luis Suarez គេឆ្លាក់ជើងពៀនហើយហ្នឹងនៅចាំតែយកពៀនមកដាក់លើជើងពៀនតាបាទហើយយប់នេះដូចខ្ញុំនិយាយចឹងមិនមែនការសម្រេចនៅលើ Real Madrid ទេ ការសម្រេចថាអ្នកណាលើកទៀននោះគឺស្ថិតនៅលើអាតេម៉ាឌ្រីតខ្លួនឯងបាទចឹងមិនអត់ទេណាបាទខ្ញុំឲ្យអត្រាអាតេឈ្នះប៉ុន្តែប្រិមិត្តដែលសៀងសុបបាទកុំអីមួយស្និតកន្លះច្រើនណាស់បាល់នេះអាតេឈ្នះតែមួយគ្រាប់ទេយើងត្រឡប់មកមើលរៀលម៉ាឌ្រីតទៅវិញប្រវត្តិរៀលម៉ាឌ្រីតជាមួយនឹងវីលេរៀលនេះគឺវាកំសត់បន្តិចបាទភាគច្រើនគឺក្រុមទាំងពីរនេះគឺមានភាពស្មើគ្នាច្រើន គ្រាន់តែការប្រកួតនៅក្នុងទឹកដីរៀលម៉ាឌ្រីតរៀលម៉ាឌ្រីតគឺធ្វើបានល្អច្រើនជាងធ្វើមិនសូវបានល្អគ្រាន់ថាទឹកដីរបស់រៀលរៀលកម្រចាញ់គឺភាគច្រើនស្មើយប់នេះអាចស្មើទៀតបាទយប់នេះអាចស្មើទៀតបាទព្រោះទៅមើលទៅវាតឹងណាបាទតឹងណាវិលរៀលពងល្អបាទខ្ញុំទៅសើទៅលើលោកយូណៃអាមេរីណាបាទគាត់ធ្វើបានល្អច្រើនណាក្នុងការប្រកួតក្នុងទឹកដីរបស់រៀលម៉ាឌ្រីតហ្នឹងគឺមិនងាយនឹងចាញ់ទេប្រិមិត្តបាទមិនងាយនឹងចាញ់ទេ បាទធ្លាប់ចាញ់កាលពី2018ទឹកដីខ្លួនឯងហ្នឹងឲ្យ Villarreal ស៊ី1ទៅ0ប៉ុន្តែខ្ញុំគិតថាយប់នេះគឺជាមិនទេបាទប្រិមិត្តក៏គុំគ្រប់ត្រអីបាទបើសិនជាប្រិមិត្តដែលសៀងសុបចែកណាបាទមិនបាច់ទេបាល់នេះទោះបីជា Real Madrid ស៊ីក៏ស៊ីមិនច្រើនដែរបាទធ្វើឲ្យប្រិមិត្តអស់ចែកកន្លះស្និតកុំអីបាទ Real Madrid យប់នេះហូបទៅលើ Villarreal ក្នុងលទ្ធផលទូចតាច់អាចនិយាយបានថាលទ្ធផលអាចនឹងឈានចូលអ៊ុយ បាទរៀលម៉ាឌ្រីតអាចយកឈ្នះទៅលើវីឡារៀលក្នុងលទ្ធផល1ទៅនឹង0បាទអាចនឹងអុយបាទបើសិនជាយើងមើលរបៀបនៅកណ្ដាលក្នុងការបញ្ចប់ទីហើយយប់នេះទៀតសោតលោកស៊ីដានអាចនឹងដាក់កីឡាករស្ទើស្ទើណាបាទនិយាយរួមទៅអត្រាក្នុងការលើកពានប្រកបតិចហើយហាសាតអាចនឹងអត់មានឈ្មោះទេនៅក្នុងរាត្រីនេះបាទ5ប្រកួតចុងក្រោយរបស់រៀលម៉ាឌ្រីតបាទឈ្នះ3បាទស្មើ1ចាញ់1ការប្រកួតក្នុងដី5ប្រកួតចុងក្រោយឈ្នះ 2ស្មើ3បាទយប់នេះមានអត្រាស្មើទៀតមិនស្រួលស្មើមួយសេវឡាមួយវីលារៀលទៀតនេះបាទអញ្ចឹងប្រិមិត្តគ្រប់តរបានទេណាប្រិមិត្តចេកណាប្រាំប្រកួតចុងក្រោយរបស់វីលារៀលឈ្នះ3ស្មើ1ចាញ់1ការប្រកួតក្រៅដីឈ្នះ3ស្មើ1ចាញ់1ដូចគ្នាណា5ប្រកួតចុងក្រោយស្តៀងគ្នាហើយ ម្នាក់លេងនៅក្នុងដីបានតែប៉ុណ្្នឹងអ្នកទៀតលេងនៅក្រៅដីក៏បានល្អប៉ុណ្ណឹងអញ្ចឹងមានន័យថាអត្រានេះបើយកមកបូកចូលគ្នាគឺស្មើគ្នាទេបាទអញ្ចឹងរៀលម៉ាឌ្រីតយប់នេះទោះបីជាប្រឹងទៀតក៏តឹងដែរ បាល់យប់នេះមិនសួរសឹងតែ0ស្មើផងតែខ្ញុំឲ្យលទ្ធភាពនេះវារៀលម៉ាឌ្រីតឈ្នះចោះ2ទល់នឹង1ឬក៏1ទល់នឹង0តែខ្ញុំមើលតែអត្រាបាល់នេះអុយច្រើនជាងអូបាទបាល់នេះអាចនឹងអុយបាទគឺ1ទល់នឹង0នេះឯងមិនសួរ0ស្មើទៀតបាទតោះយើងឡប់មើលកីឡាករយប់នេះតើបាត់បង់កីឡាករណាខ្លះសម្រាប់រៀលម៉ាឌ្រីតបាទ Eden Hazard បានចូលលេងទេ Toni Kroos COVID បាទហើយសម្រាប់ Luka Vazquez គឺរបួសតាំងពីលេងជាមួយនឹងបាសេចុងក្រោយម្លេះ ហើយគណៈពេលដែលសិស្សចអូរ៉ាម៉ូសនោះគឺអាចនឹងឈប់ហើយបាទសម្រាប់ដើម្បីព្យាយាមជួយជំរឿជាតិអេស្ប៉ាញហើយគណៈពេលដែលវ៉ារ៉ានោះក៏អត់បានចូលលេងគណៈពេលដែលកាវ៉ាចាលក៏អត់បានចូលលេង Ferland Mendy ក៏មិនបានចូលលេងដែរសួរថាតើមានអ្នកណាខ្លះដែលអាចចូលរួមលេងបាននៅក្នុងរាត្រីនេះបាទនៅក្នុងតំបន់ការពារភាគច្រើនគឺសុទ្ធតែជាកីឡាករវ័យក្មេងបាទក្នុងនោះយើងគេអត់ចោលទេគឺ Nacho Nacho គឺអត់ចោលទេ ប៉ុន្តែសរសើរលើកីឡាករ Gatteres បាទ Gatteres ដែលគេហៅថាជាគ្រាប់ពេជ្រថ្មីរបស់ Real Madrid បាទក្នុងនោះផងដែរមាន Nacho Alvaro Odriozola បាទមាន Militao អញ្ចឹងណាបាទនៅក្នុងតំបន់ការពារស្ដៅការពារយប់នឹងស្ដៅណាអាចនិយាយបានថាយប់នេះមិនសួរ plot របស់ Villarreal ផងនៅក្នុងតំបន់បម្រើមាន Luka Modric បាទ Casemiro ហើយជាមួយនឹងបាទ Valverde ហើយនៅក្នុងតំបន់ប្រយុទ្ធនោះគឺមានប្រិមិត្តដឹងហើយមាន Karim Benzema Vinicius Jr ហើយជាមួយនឹង Rodrigo Goes បាទអញ្ចឹងយើងមិនដឹងថាយ៉ាងណាយ៉ាងណីខ្ញុំមិនដឹងថាខ្ញុំមិនស្មានទឹកចិត្តលូស៊ីដានទេដែលមិនព្យាយាមដាក់ Asensio ណាប៉ុន្មានរយៈចុងក្រោយខ្ញុំឃើញព័ត៌មានលេខរបស់ Asensio គឺល្អតែដឹងមិនគាត់ដល់ពេលហាសាតជា បែរទៅជាទុក Asensio ចោលបាទលេងជាមួយនឹង Chelsea Asensio ធ្វើបានល្អច្រើនប៉ុន្តែ អត់ដាក់ដឹងមិនអត់យល់គាត់បាទតោះអញ្ចឹងបូសរុបសេចក្តីមកយប់នេះរៀលម៉ាឌ្រីតបានត្រឹមតែខកចិត្តទេនៅក្នុងរដូវកាលនេះប្រហែលជាមិនបានពៀនទេ បាទលោកស៊ីដានអាចនឹងចាក់ចេញ កីឡាករ5រូបទៀតអាចនឹងចាក់ចេញ បាទអញ្ចឹងសម្រាប់ Real Madrid អាចនឹងមាន generation ឬក៏ចំនួនថ្មីមួយទៀតនៅក្នុងរដូវកាលក្រោយរដូវកាលនេះចាត់ទុកជាការឆាបាទឆាចោលបាទឆាចោលបាទយប់នេះ Real Madrid ស្មើភាគរយស្មើច្រើនណាស់ជាមួយនឹង Villarreal ក្នុងលទ្ធផល0ទល់0ប៉ុន្តែ យប់នេះ Real Madrid អាចនឹងបំពេញអារម្មណ៍ល្អជាងគឺក្នុងលទ្ធផល1 ទល់នឹងសូន្យបាទប៉ុន្តែក្នុងទឹកដីរៀលម៉ាឌ្រីតកម្រកម្រអុយណាបាទអេអាចដែរ10វិញមកភាគច្រើនក៏អូដែរតែមានអត្រា10បាទធ្លាប់មានប្រវត្តិ10ម្ដងក្នុងរដូវកាល2009បាទបាទ